លោកអើយជីវិតកើតចាំងស្លាប់ពិតឈឺរលរៀងកាយពុំអាចកិច្ចផត់រត់រួចចេញឆ្ងាយធំជី ក្នុងវត្តសង្សាព្រះអាទិត្យរះពីបភ្លឺច្បាស់ជាសែងសូរយារសៀលជ្រាលជ្រែទេទៀបញាត្រា អែបាច់ចាំមៀងលិចលាលោកីរាល់រូបយើងគេ មិនទៀងតតទេ លោកអ្នកប្រស្រី នៅរស់ស្ថា បនប្រកដីជាទុនបារមីសន្សំកុសលធ្វើល្អកាលរួងស្លាប់ទៅនៅឈ្មោះទុកតាំងដំកល តវងជាផលក្តីសកសោតសល់ឡើដល់កូនចៅក្រោយផលបនអ្នកមានកុសលជាស្ពានយានបានទៅសា រមសកបនលោកទុកអះអូយបើមានជាតិក្រោយសោយផលទឹកហោ